គ្នាមួយឆៅយើងឆ្លូគ្នាមួយប្រៅហើយក៏ចែកផ្លូវរៀងខ្លួន មួយពូកែងមួយទៀតមិនពូកែលួងសុកចិត្តឈឺរៀងខ្លួន ហើយក៏ពូនយំស្ងាន់ស្ងាន់ មិនហ៊ានឆាតទៅគេអូនក៏ចិនខ្លាំងដែរសំទងខ្លាចថោរៀងខ្លួនមិនចេះតាមអងហហើយមិនចាលួងលមពេលដែលបាត់បងស្ងួនទើបដឹងខ្លួនថាស្ដាយក្រោយយ៉ា ក្បែរមើលថែជីវ៉ាយ៉ាងណាក៏យ៉ាងនឹងទៅព្រោះគេឡើងត្រូវការមិនបានលួងជីវ៉ាមួយពេលខ្លីអូនមានគេបាត់ មិនហ៊ានឆាតទៅគេអូនក៏ចិត្តខ្លាំងដែរសុំទុំខ្លាចថោរៀងខ្លួន ថែគេមានអ្នកក្បែរមើលថែជីវ៉ាយ៉ាងណាក៏យ៉ាងនឹងទៅព្រោះគេលែងត្រូវការមិនបានលួងជីវ៉ាមួយពេលខ្លីអូនមានគេបាត់